ក្នុងពិធីបុណ្យបូជាសពហ្នឹងពីព្រោះបូជាសពព្រះសិរីបុត្រហ្នឹងជើងថ្កល់តម្កល់សពហ្នឹងធ្វើសិទ្ធអំពីមាសសម័យហ្នឹងសម្មាសវាច្រើនណាញោមណាពុទ្ធបរិស័ទសេដ្ឋីមហាសេដ្ឋីមានមានអញ្ចឹងហើយគេជ្រះថ្លាជាមួយព្រះសិរីបុត្រហើយលោកមានបុណ្យផងបានធ្វើឲ្យគេជ្រះថ្លាញាតិញោមឲ្យកាន់មាសយកមកបូជាចូលរួមពិធីបុណ្យហ្នឹងមនុស្សច្រើនពេកតម្រៃសេះហ្នឹងខ្មែរហ្នឹងមិនឡានម៉ូតូអីសិតតែសៃតម្រៃសេះច្រើនអញ្ចឹងទៅសាប់ប៉ែត នាងមកថ្វាយគុំបូជាដោយសេចក្តីជ្រះថ្លាហើយសេះដំរីនឹងវាផ្អើលផ្អើលទៅវារត់វារត់ទៅ មានអីមកជន់នាងនឹងស្លាប់ទៅស្លាប់ទាំងម្ដាយទាំងកូនឃើញទេញាតិញោមណោះហើយដល់ពេលស្លាប់ទៅទៅណាញោមណោះស្លាប់ទៅទៅកើតទាំងម៉ែឯកូននៅទេវតាទៅបើឃើញទេបើនឹងអញ្ចឹងស្លាប់មែនប៉ុន្តែបានទៅកើតក្នុងសុគតិភពមួយទៀត ស្លាប់មែនប៉ុន្តែទៅកើតក្នុងទុក្ខតិភពញាតិញោមបើប៉ុន្តែទោះបីជាយ៉ាងណាពុកក្មេងបដាយក្មេងបដាយបង្កើតមិនចង់ឲ្យមកទេណាហ្នឹងហើយចង់ថាឲ្យនៅទៅប៉ុន្តែទឹកចិត្តជ្រះថ្លាវាខ្លាំងពេកណាញាតិញោមណែទឹកចិត្តជ្រះថ្លាខ្លាំងពេកឃើញគុណតម្លៃព្រះសរីបុត្រដែលជាបុគ្គលឯកប៉ុណ្ណាណែជួយជ្រោមជ្រែងព្រះសម្មាសម្ពុទ្ធសម្ដែងធម៌បញ្ញាអាចរាប់ទឹកលៀងបាន ប្រៀបបានដូចជាដៃស្ដាំ ជាដើមឈើដែលមានមែកធំមកលុបត្រជាក់ត្រជឹងត្រជ័យអញ្ចឹងប៉ុណ្ណាបើយ៉ាងណាមិញនេះសម្ដេចជាអង្គម្ចាស់សម្ដេចព្រះធម្មលិខិតលាស់ឡាយដែលព្រះអង្គមានគុណធំធេងណាស់សម្រាប់ពុទ្ធសាសនា សម័យយើងឥឡូវនេះប៉ុណ្ណាណាដែលព្រះអង្គមាន បញ្ញាព្រះអង្គមានស្នាមប្រហោះជួយជ្រុំជ្រែងថែរក្សាពុទ្ធសាសនាប៉ុណ្ណាបង្ហាត់បង្រៀន តែងកម្ពីក្បួនច្បាប់ប៉ុណ្ណាសម័យឥឡូវនេះគឺថាសម្ដេចព្រះអង្គម្ចាស់ដែលព្រះអង្គបានសោយទីបង្គួតទៅប៉ុន្តែសល់បន្សល់ទុកនៅអវ័យអវ័យជាច្រើនទៀតចឹងហើយសិស្សគួនពុទ្ធបរិស័ទឃើញស្នាមពហុអញ្ចឹងហើយបានម្នាក់ម្នាក់តែងតែបានអញ្ជើញចូលរួមមកថ្វាយបង្គំមកបាំងស្កូលមកធ្វើពិធីបុណ្យដូចញោមអញ្ចឹងមកពិធីបុណ្យបាំងស្កូលដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះអង្គម្ចាស់ណាញាតិញោម យើងក៏បានបន់ជើនជើនណាហ្នឹងហើយសម្ដេចព្រះអង្គសោយទីបង្គួតទៅហើយជួនកាលទៅកើតជាទេវតាអីទៅកើតស្អីស្អីទៅលើអញ្ចឹងទៅសម្លឹងមើលញាតញោមអោញោមគួងសុភីញោមគួងសុខុមឯកឧត្តមគួងសេរីកូនចៅមកធ្វើបុណ្យឲ្យអាត្មាអញដែរតា កាលនៅរស់បានមកប្រគេនចង្ហាន់ឥឡូវអាត្មាអញស្លាប់ទៅហើយមកធ្វើបុណ្យទៀតគេនេះមើលឃើញចឹងដែរជួនកាលព្រះអង្គនោះទៅសោចសុគតិភពជាន់ទី2ទី3ទី4នោះមិនបានមកមើលយើងទេប៉ុណ្ណាព្រោះខ្ពស់ពេក បើអញ្ចឹងបានមកមើលយើងនេះជួនកាលក៏បុណ្យកុសលបញ្ជូនទៅ ទៅព្រះអង្គអាចរលឹកនឹកឃើញអាត្មាអញទឹកមកកើតជាទេវតាសម្លឹងមកមើលមនុស្សមើលមកពីណាអូមកពីឋានមនុស្សតាទឹកស្លាប់មិញមិញឥឡូវមកកើតជាទេវតាអាចមើលឃើញញាតិញោមធ្វើបុណ្យដែរណាញាតិញោមណាបើហើយប៉ុន្តែជួនកាលអកុសលណានេះមួយអាចថាទៅកើតក្នុងទុក្ខតិភពអីចឹងទៅដោយអំណាចបុណ្យណាព្រោះវាមិនទៀងញាតិញោម ណែឧទ្ទិសជូនថ្វាយព្រះអង្គទៅជ្រះថ្លាអនុមោទនាទៅកើតសុគតិភព ប៉ុណ្ណេះប៉ុន្តែភាកច្រើនព្រះអង្គបានបំពេញស្នាមពហោះស្នាដៃអញ្ចឹងគឺថាភាកច្រើននោះទៅកើតទេវតាដូចជាគេលើកយកទៅដាក់អញ្ចឹងណាញោមណាបើព្រោះថាគុណតម្លៃនៃសេចក្តីល្អនេះញាតិញោមបើស្លាប់ទៅហើយបងសម្ដែងថាទៅកើតឋានសួគ៌ដូចគេលើកយកទៅដាក់ប៉ុន្តែបើប្រព្រឹត្តអាក្រក់វិញធ្លាក់នរកដូចគេទម្លាក់ចុះណាញាតិញោមណាបើអញ្ចឹងថ្ងៃនេះអាត្មាភាពចូលរួម សម្ដែងពធទេសនាក្នុងពិធីបុណ្យប ទិសមគ្គផលកុសលថ្វាយសម្ដេចប្រធមលិខិតលាស់ឡាយដែលមានញោមណាទាំង3រូបជាកូនចៅជាច្បងបងប្អូនទាំង3នាក់មើលទៅស្រឡាញ់គ្នាញាតិញោមណាបើឲ្យកូនចៅហ្នឹងឃើញអញ្ចឹងហ្នឹងក៏សប្បាយចិត្តអញ្ចឹងទៅប៉ុណ្ណាអាមាភិបក៏បានចូលរួមពិធីបុណ្យនេះក៏បញ្ចប់ឲ្យសម្ដែងប្រធមប៉ុណ្ណឹងចោះញោមណាបើមុននឹងបញ្ចប់លើកបុណ្យកុសលអទិសថ្វាយដល់សម្ដេចប្រធមលិខិតលាស់ឡាយសូមព្រះអង្គសម្ដេចចោមម្ចាស់ស្ដេចយាងមកទទួលព្រះរាជកុសលនេះក៏បានទទួលហើយសូមទៅសោយទុក្ខ នៅសោយសុខក្នុងសុគតិភពហើយត្រឡប់ក្រើជួយប្រសិទ្ធប្រពើជ័យស្រីសុខាដល់កូនចៅទាំងអស់គ្នាផងដែរហើយជូនបុណ្យកុសលដល់លោកយាយលោកតាពុទ្ធបរិស័ទប្រគុណចៅអង្គម្ចាស់ញាតិញោមទាំងអស់គ្នាយើងនេះប៉ុណ្ណាជាពិសេសញោមទាំង3ហ្នឹងឲ្យមានបច្ចួនយឺនយូរណាញោមណាកុំឲ្យ មានរោគអីនៅជាមលប់ដល់កូនចៅហើយចម្រុងចម្រើនដល់សាសនាទៀតណាញោមញោមនៅយូរញោមនៅយូរញោមនៅយូរ ចម្រុងចម្រើនដល់កូនចៅបានធ្វើបុណ្យហើយញោមបានចម្រុងចម្រើនដល់សាសនាទៀតព្រោះអីបានលុយបានកាក់មកធ្វើបុណ្យបន្តទៅទៀតចឹងទៅណាញោមបាទហ្នឹងហើយចឹងឲ្យញោមមានបច្ចុប្បន្នយឺនយូរណាញោមបើឲ្យញោមទាំងអស់គ្នានឹងសុខចម្រុងចម្រើនប៉ុណ្ណាអាយុយឺនយូរសុខភាពល្អហើយគ្រប់គ្រប់ជាតិ ក្រោយពីស្លាប់ទៅហើយទៅកើតមនុស្សទេវតាបានហើយកុំទៅក្រឹមញោមណានឹងឲ្យបើកើតជាមនុស្សហើយសូមឲ្យមានមានទាំងអស់គ្នាណាមានទាំងខាងក្នុងមានទាំងខាងក្រៅញោមណា ទ្រពខាងក្រៅទ្រពលុយកាក់មាសប្រាក់ឡានវិឡាផ្ទះសម្បែងទាំងអស់មានហើយមានទ្រពខាងក្នុងទៀតសធានិងបញ្ញាញោមហ៎មានទ្រពសម្បត្តិហើយធ្វើបុណ្យធ្វើទានទៅកាន់តែមានហើយកាន់តែសบายចិត្តមនុស្សកាន់តែអបអរសាទរណាញោមហ៎សូមអនុមោទនីការសម្ដែងធម៌សន្មតចប់ប៉ុណ្ណេះឯងអេវ៉ាំងជនដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ពៀនបានប្រទោ នេះជាធัวធ្វើឲ្យត្រជារងបងនៅភ្លើងតងភ្លើងកលែងជាដអត់ដំជាគុណយ៉ាងសានឲ្យចេញចាសង្សារតងខ្ញុំប្រកាសសូមក្រាមថ្វាយបង្គំនៅប្រាសាទធម្មដូដាគោរព ごほろごほろごほろ